ពេលអូននៅខ្វះគេមានក្តីសុខទេជួយប្រាប់អូនមានគ្នាតើគេជាមនុស្សយ៉ាងណាចង់ឡើងសុខទុំជីវ៉ាខ្លាចគេសាវ៉ាជាងបងសុំកុំកុំដែរបងនេះតើ Get on it. ngàn sông